អាចារ្យធំទ្រាំលេងបានក្រោយឃើញមានការលេងសើចដល់ថ្នាក់កាត់តបែបនេះពីខេត្តតាកែវក្រោយឃើញរូបភាពតំណាងខេត្តតាកែវត្រូវបានអ្នកលេង Facebook កាត់តទៅ ជារូបក្មេងទំនើងរួចយកមកបង្ហោះលេងសើចនៅលើបណ្ដាញសង្គមភ្លាមនោះអាចារ្យធំក៏បានចេញមុខប្រតិកម្មថាកុំលេងសើចរហូតភ្លេចក្បាលខ្លួនឯងតាមរយៈទំព័រ Facebook ផ្លូវការអាចារ្យធំបានលើកឡើងនៅប្រឡប់ថ្ងៃទី8កុម្ភៈនេះថាតាកែវជា ទឹកដីនគរភ្នំដើមកំណើត សន្តិវង្សខ្មែរបុរាណកំលេងសើចរហូតភ្លេចក្បាលខ្លួនឯងតាកែវប៉ុន្មានក្បាលខូចសូមមេត្តាយោគយល់កុំថ្មេះជារួមដល់តាកែវដែលមានធនធានមនុស្សល្អល្អបរិបូរជាច្រើនមហិមាបញ្ញវន្តបណ្ឌិនអ្នកប្រាជ្ញប្រតិចាចាប់បៃបុរាណជាច្រើនរូបសុទ្ធតែជាឈាមអ្នកតកែវឈាមតែមួយហេតុអ្វីចាយគំនិតអវិជ្ជមាន មករិះគន់ជាទូទៅ អ្នកណាខុសលុតអ្នកនោះចោះសូមអរគុណ បន្ទាប់ពីឃើញអាចារ្យធំលើកឡើងបែបនេះមានអ្នកគ្រប់គ្រងយ៉ាងច្រើនក្នុងនោះមានអ្នកខ្លះបានលើកឡើងថាគ្រាន់តែជាក្មេងបាតភូមិមួយក្រុមតូចសោះធ្វើឲ្យប៉ះពាល់ដល់ឈ្មោះខេត្តទាំងមូលសូមគិតម្ដងទៀតមតិខ្លះទៀតលើកឡើងថា ការលេងសើចជ្រុលបែបនេះបានធ្វើឡើងក្រោយពីមាន ក្រុមក្មេងទំនើងកាប់ប្រហារទៅលើយុវជនម្នាក់ទាំងដែលខ្លួនមិនស្គាល់ក្រុមហេតុផលថាស្មានតែបពពួក គូបដិបៈរបស់ខ្លួនធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការហ៊ូចិត្តនិងនឹកស្មានមិនដល់ជាច្រើនចាប្រិមិត្តដោយដែលបានដឹងហើយប៉ុន្មានថ្ងៃនេះ ដើមខែ2 2023ខេត្តតកែវជាខេត្តដល់13ឈរលំដាប់លេខ1ហើយដោយសារតែមានបញ្ហាអសន្តិសុខជាច្រើន បានកើតឡើងជាច្រើនករណីហើយបន្ទាប់ពីមានរឿងរ៉ាវនេះកើតឡើងស្រាប់តែមានគេកាត់តរូបតំណាងខេត្តរបស់តាកែវចេញជារូបអ្នក